ចឹងយើងចាប់ដើមរៀនជាបន្តទៀតទាក់ទងទៅនឹង Office Word ហើយនៅក្នុងមេរៀននេះដែរយើងក៏បន្តទៅលើការសិក្សាទាក់ទងទៅនឹង Insert មូលដ្ឋានគ្រឹះរបស់យើងទាក់ទងទៅនឹង Computer បន្តទៀតគឺ នៅក្នុង Block Insert Tool មួយចំនួនដែលយើងត្រូវស្គាល់គឺមាន Table picture shape work art chart អាហ្នឹងមួយចំនួនដែលយើងស្គាល់អីសម្រាប់ពេលនេះដែរយើងនឹងសិក្សាទៅទៅទៅនឹង table table វាមាន insert table ទៅទៅទៅនឹងការបង្កើត នៅតារាងរបស់យើង ទៅទៅទៅនឹងការបង្កើត នៅតារាងរបស់យើងដែលមានសភនភាពស្រស់ស្អាតនោះយើងត្រូវដឹងថា មួយណាជារោមួយណាជាកលឹមចំនួនលក្ខខណ្ឌដែលយើងត្រូវបានបង្កើតយើង នេះទៅតឹងទៅនឹងការ insert insert គឺការកំណត់នៅលេខ row column មានន័យថាគឺជាការកំណត់នៅជួរដេកជួរឈើឲ្យបានត្រឹមត្រូវមួយនេះដែលតឹងទៅនឹងការបង្កើតដោយការយក pen board យកមកគូរ Design your, your one table by drawing the cell, row and column footer your cell ជាងជាការ បង្កើតឡើងនៅតារាងដោយជាងធ្វើការគូដោយយកត្រមកគូ ជាការ design ដោយដោយដៃនៅក្នុង paint boards ជាទូទៅយើងអាចប្រើប្រាស់នៅក្នុង insert insert table របស់យើងយើងអាច select នៅក្នុងរូបភាពដែលមាន ស្រាប់តែម្ដងក៏បានដែរនេះជាការបង្កើតនៅភាពងាយស្រួល ឬយើង អាចបង្កើតដោយការ insert នៅ table វាមាន tool គឺមានធូលនៃខ្សែការកំណត់របស់យើងទី1គឺ number of column column number of row column ជួ date row ជួ char តបមកយើងអាចដាក់បាន column column យើងយក 8រយ5តបមកយើងចុចទៅលើអូខេ នៅពេលដែលយើងបានបង្កើតរួចរាល់បានប៉ុណ្ណេះអ្វីដែលយើងត្រូវស្គាល់ជាបន្ត person បើយើងចង់បំបែកនៅ column column ទាំងនេះតែយើងត្រូវធ្វើដូចម្ដេច យើងយកត្រមកលុបមានន័យថាយើងយកយកលុបនេះមកលុបឬយើងយកអ្វីទៅលុបជប់នោះនៃការបង្កើតលើសឬការជាការបំបែកចេញក្លឹម2ទៅជាក្លឹមតែមួយឬជាការបំបែកនីរោរបស់យើង ទី1យើងអាច select មកនៅពេលនៅការបំបែក cell 2ចូលគ្នាយើងយកពាក្យ make cell នៅក្នុង table tool យើងមើលក្នុង layout តបមកយើងយកពាក្យ make sale សម្រាប់ទី2លក្ខខណ្ឌនៃការបំបែកយើងមានជំរើស2មិនជាជំរើសទី1តបនៅជំរើសទី2របស់យើងគឺចុចម៉ៅស្ដាំរួច រើសពាក្យ make sale គឺត្រង់នេះឯងការបំបែក sale សម្រាប់មួយទៀតគឺ speed sale មានន័យយ៉ាងម៉េចតបមកចុចពាក្យ OK ជាការបន្ថែមដូចចន្លោះ2ឬក៏ជាការបំបែកសែលអានឹងជាការបំបែកមួយជាការផ្ដាច់ចេញដូចមាន នៅក្នុងឧទាហរណ៍ដែលយើងកំពុងរៀននេះឯងមួយទៀតគឺយើងនឹង select វា select ទៅលើ column របស់យើងរួចទៅ sheet នៅ table យើងបែកត្រឡប់មកវិញមកយើង select ជួរទាំងអស់ជាប់មកយើងទៅមើលទៅលើ sheet table ជាការបំបែក cell ឬជាការប្រាច់ cell នឹងទៅតាមការប្រាច់ cell ចំណុចមួយទៀតដែរប្រសិនបើយើងចង់បន្ថែមនៅជួរជួរដេកយើងចង់បន្ថែមនៅ cell យើង select មកដល់មកយើងចង់បន្ថែមនៅលក្ខណៈការ insert របស់យើងមានឆ្វេងលេះ right Insert a row above Insert a row below ឬក៏ insert cell ខ្ញុំចង់បាន insert below ជាការបន្ថែមនៅជួរខាងក្រោមបន្ទាប់មកគឺយើងអាចនឹកបើចង់បន្ថែមនៅជួរខាងខាងស្ដាំគឺការ insert your insert column to row to the row to right នេះយើងអាចបន្ថែមបានប្រសិនបើយើងចង់លុបតើយើងធ្វើដូចម្ដេចចុច delete table delete row ឬក៏យើងយក draw ទៅលុប delete Elitzer. Rất coi chỉ cả delete ở vậy. Delete column. delete row សុទ្ធតែជាលក្ខខណ្ឌនៃការរៀនជាកលឹះនៅការបំបែករោខ្លឹមនៃទេបរបស់យើង សម្រាប់មួយទៀតប្រសិនបើយើងចង់បញ្ចូលតិចជាយើងអាចបញ្ចូលមក ប៉ុន្តែយើងចង់ឲ្យវានៅចង់ឲ្យវាមានរូបរាងនៃតិចរបស់យើងចង់ឲ្យវាលោតដេកប្រឈរឬក៏តាម លក្ខណៈបែបណាដែលយើងចង់បានជាងចូលទៅមើលក្នុងប្រចន្លោះបែបនេះគឺ arrangement វាមាន តតឹង tool option មួយចំនួនដែលយើងដឹងដែលយើងបានស្គាល់មើលក្នុង example របស់យើងឥនេះនៅចំកណ្ដាលតតឹងទៅនឹងការសារ៉េតិចឲ្យវានៅ arrange center lines នេះឲ្យវានៅខាងឆ្វេងស្ដាំខាងលើ ដែលមានតាមរូបរាងមួយទៀតគឺតិច titration titration ចឹងយើងមើលមើលឲ្យវាចុះក្រោមឲ្យវាឡើងលើយើងអាចសេរី ចឹងមកប៉ុន្តែបើយើងចង់រូបរាងខ្លីយើងអាចសេរីអូវាចឹងមកមួយទៀតដែលតកតងឃើញហ៊ុនតកតងការដាក់លេខរៀង ការដាក់លេខរៀងភាគច្រើនដែលគេសរសេរនោះគឺដាក់ជាគេដាក់ឲ្យវាលោតឡើងលើចឹងមកទប់មកគឺឲ្យវានៅខាងកណ្ដាលនឹងទៅតើការដាក់លេខរៀងដូចជា NO ឬក៏ ជាសេសខ្មៅដាក់ថាលេខរៀងភាគច្រើនណាស់នៅក្នុងការបង្កើតតារាងយើងតែងតែជួបជាដើមតារាងទៅនឹងការបង្កើតតារាង